បាទឥឡូវខ្ញុំប្រាប់ពីរបៀបចូលមើល link ណាចូលមើល link យើងប្រើ link ហ្នឹងមកចុច link ហ្នឹងហើយយើងចុច delay block នេះបើចុចអីក៏បានចុច skip ad skip ad មក skip ad ហើយនឹងឲ្យយើងយើង allow មកយើងចុច allow ទៅ យើងអាចចូលមើលលីងបានហើយចែករបៀបមកខ្ញុំចូលមើលបានហើយជួយ allow នេះជួយ allow ទៅយើងចូលមើលបានហើយចាំតិចបាទ